ឬ Manchester United បន្តស្វែងរកគ្រូថ្មីដូចខ្ញុំបាននិយាយមិញខ្លះហើយថាពី3ថ្ងៃនេះគឺ Man U កំពុងតែពិភាក្សាសិក្សាស្វែងរកនៅបាទគ្រូបង្វឹកថ្មីដើម្បីមកដឹកនាំបាទទោះបីជាបាទចចាមរាមថានៅតែបន្តឲ្យសោកជានៅដឹកនាំក៏ដោយក៏ប៉ុន្តែបាទអឺយើងឃើញសោកជាឲ្យកីឡាករឈប់សម្រាកមួយអាទិត្យឯងបាទដើម្បី គាត់បានទៅលេងសុកណាតគាត់នៅ Northway នោះដែរប៉ុន្តែយើងមុនហ្នឹងយើងឃើញថា menu អត់មានចេតនាក្នុងការដូរលោកសោកជាដកលោកសោកជាចោលទេប៉ុន្តែអានេះស៊ីសងលើពេលទេជួនកាល menu ឥឡូវហ្នឹងគិតអញ្ចឹងតែថ្ងៃ2 3ថ្ងៃខាងមុខគិតផ្សេងស្រាប់តែមានគ្រូឯងគីឡូមានគ្រូណាតំណងគេដូរចិត្តទៅអាហ្នឹងធ្វើម៉េចបាទបច្ចុប្បន្នគាត់ថាអត់តន់ដកសោកជាគ្រូគ្រូមិនតន់បានអត់តន់ដកអត់តន់ដេញតែតែគ្រូគ្រូបានដេញដូចតែគ្នាហ្នឹងបាទ ឥឡូវនេះនៅបន្តចចាមអារាមតាក់ទងនឹងការរកគ្រូរបស់មែនយូយើងឃើញមានស៊ីដានយើងឃើញមាន Brendan Rodgers យើងមើលឃើញមាន Erik ten Hag ដែលដែលស្ថិតទៅក្នុងបេក្ខភាពដែលគេគិតថាអាចនឹងក្លាយជាគ្រូរបស់មែនយូបន្ទាប់ហើយបើតាក់ទងនឹងលោក Brendan Rodgers ចចាមអារាមថ្មីថ្មីនេះថាគាត់កំពុងស្វែងរកផ្ទះបាទនៅតំបន់ការាតំបន់មិនយ៉កស៊ីតំបន់ Cheshire ឆេសៀនឹងតំបន់មួយដែលនៅស្ថិតនៅក្បែរស្ថិតនៅជិតសង្កាត់ឬក៏ស្ថិតនៅក្នុងទីក្រុង Manchester ដែរអញ្ចឹងបានថាជាសញ្ញាដែលអាចនិយាយបានថាលោក Brendan Rodgers កំពុងតែចរចានឹងខាងក្រោយខ្នងយើងជាមួយនឹង Man U ដើម្បីមកកាន់ការជាគ្រូបង្វឹកបន្ទាប់បើសិនជា Manchester United ដេញលោកសូខ្យាចេញមែននេះពួកគេគេឃើញលោក Brendan Rodgers គាត់មករហូតផ្ទះនៅតំបន់ហ្នឹងអញ្ចឹងវាមានរឿងអីហ៎ តែនេះជាចចាមអារាមទេបងប្អូនមិនមែនជាព័ត៌មានផ្លូវការទេតែដូចខ្ញុំនិយាយអញ្ចឹងចចាមអារាមយើងចេះតែស្ដាប់ទៅពីព្រោះយើងមិនដឹងថាចចាមអារាមវាពិតឬមិនពិតទេពាក្យចចាមអារាមគឺវា50ពិត50មិនពិតណាកុំទៅមើលងាយកុំរើសអើងពាក្យចចាមអារាមហ្នឹងបើអត់មានពាក្យចចាមអារាមក៏យើងគ្មានដឹងថាក្លឹបណាចង់បានអ្នកណាក្លឹបណាចង់បានអ្នកណីដែរបាទអ្នកខ្លះគាត់អេខ្ញុំមិនចង់ដឹងអីព័ត៌មានចចាមអារាមខ្ញុំចង់ដឹងតែព័ត៌មានពិតទេ អាព័ត៌មានពិតវាវាតចាំដល់ខែមករាទិញដូរ official មួយបានយើងអាចនិយាយបានថាពិតតែមុននឹងខ្លាយជាការពិតនឹងមានគេជជែកជជុយគ្នាបាទអូលឺសូអ្នកនេះចង់ក្លឹបនេះចង់បានអ្នកនេះក្លឹបនោះចង់បានអ្នកនោះអាហ្នឹងគេហៅជាចាមរាមកហើយដល់ពេលគៀកគៀកគៀកគៀកខ្លាយជាការពិតចឹងទៅបាទអាហ្នឹងអញ្ចឹងរឿងលោក Brendan Rodgers គាត់យើងសួរថាគាត់មករោទះនៅតំបន់ Chelsea នៅក្នុងទីក្រុង Manchester ហ្នឹងដើម្បីអាចនិយាយបានថាគាត់ពងចរចាមួយ Man U ឬក៏ត្រូវត្រូវគ្នា Man U ពងចរចាមួយ Leicester ប៉ុន្តែជាទូទៅខ្ញុំចេះតែមានអារម្មណ៍ហើយមិនថាអារម្មណ៍ហ្នឹងវាថាអារម្មណ៍ក៏បានតែបើយើងវិភាគឲ្យវាយើងយើងគេថាគិតឲ្យច្បាស់លាស់ទៅ ក្រុមដែលកំពុងប្រជែងគ្នាគ្មាននៅក្នុងលីកតែមួយកម្រណានឹងធ្វើការដោះដូរគ្រូគ្នានៅក្នុងលីកលីកតែមួយហ្នឹង នៅក្នុងករណីដោយលោក Dean Smith គេដេញចោលអាហ្នឹងគាត់ទៅនវិជ្ជាទីរើសយកអាហ្នឹងមិនអីទេតែនេះកំពុងតែដឹកនាំប្រជែងគ្នាដែរដូចយើងឃើញ Leicester មួយ Man U នេះគឺគីឡូប្រជែងគ្នាដែរហ្នឹងប្រហែលឆ្នាំចុងក្រោយហ្នឹងឥឡូវ Leicester លេខ12 Man U លេខ6ណាគាត់ថា Leicester ខ្ទាតយ៉ាងឆ្ងាយជាងឆ្នាំសក់ដងបន្តិចឡើងដល់ធ្លាក់ចុះលេខដល់លេខ12ណាប៉ុន្តែខ្ញុំក៏នៅតែមានអារម្មណ៍ថា រឿងក្លឹបដែលនៅក្នុងលីកជាមួយគ្នាកំពុងតែលេងនៅក្នុងរដូវកាលជាមួយគ្នានេះគឺកម្របាទកម្រនៅក្នុងការឲ្យគ្រូរបស់ខ្លួនចាក់ចេញទៅចូលរួមជាមួយនឹងក្លឹបនឹងណាតែបើអាចអាចទៅទៅលីកផ្សេង Brendan Rodgers ទៅអេស្ប៉ាញ Brendan Rodgers ទៅអាល្លឺម៉ង់ទៅបារាំងអញ្ចឹងឧទាហរណ៍ណាបាទតែបើឲ្យក្នុងលីកអង់គ្លេសនេះវាកម្រមិនថាมันអាចកើតទេខ្ញុំនិយាយថាកម្រតែច្បាស់ បាទកុំឲ្យខ្ញុំនិយាយថាដាច់100%គឺកម្រតែបើសិនរឿងកាត់ឡើងក៏នឹងនិយាយថាម៉េចបាទគាត់ថាឥឡូវវាកម្រពួកគេពងលេងប្រជែងគ្នាអញ្ចឹងហើយយើងទៅយកគ្រូខកគេមកមិនគេមិនឲ្យបាទតែបើថាចប់រដូវកាលខ្ញុំមិនដឹងទេចប់រដូវកាលណាបាទចប់រដូវកាលខ្ញុំមិនដឹងទេបាទឬក៏ក្រែងលោថាអូ Leicester Brendan Rodgers ឆ្នាំដឹកអន់រៀងធ្លាក់ជើងគេចង់ដូរគ្រូថ្មីគេរកគ្រូថ្មីបាននឹងគេ Blessé Brendan Rodgers ចោលអាហ្នឹងខ្ញុំមិនដឹងទេ ព្រោះ Leicester ឆ្នាំហ្នឹងវាធ្លាក់ចុះបាទអឺរឿងលោកស៊ីដានវាមានតម្រុយខ្លះដែរបងប្អូនសួរថាស៊ីដានអាចដឹកនាំ Man U អត់ពួកមកដឹកពួកតែយើងតាមតាមមុនមុនគាត់ប្រកែកគាត់ថាគាត់មិនបានចាប់អារម្មណ៍ការងាររបស់ក្រុម Manchester United ទេហើយគាត់ចង់ដឹកនាំក្រុមជំរឿជាតិបារាំងគាត់ចង់ដឹកនាំក្រុមជំរឿជាតិបារាំង ប៉ុន្តែក្រែងលោពេលវេលាធ្វើឲ្យគាត់មានការកែប្រែឬក៏ផ្លាស់ប្ដូរនៅ អារម្មណ៍នៅ បំណងប្រាថ្នារបស់គាត់វិញអ្នកវិភាគដែលជាអ្នកដែលវិភាគរឿងរ៉ាវបច្ចុប្បន្នរបស់ក្រុម Man U ជាច្រើននៅក្នុងបណ្ដាញសង្គមនៅក្នុងកៈតម្ពរនៅក្នុងកម្មវិធីទូទួលខ្លះក៏គេបានលើកយកស៊ីដានយកមកភ្ជាប់បាទជាមួយនឹងតំណែង គ្រូបង្វឹករបស់ក្រុម Man U ថ្មីនេះដែរដោយដោយគេលើកឡើងថា តួឯកហើយនឹងកូនសោកន្លឹះសំខាន់ដែលអាចនាំឲ្យស៊ីដានផ្លាស់ប្ដូរចិត្តមកកាន់តំណែង ជាគ្រូរំពងវឹកនៅក្នុងក្រុមមានយូបានគឺមានរ៉ូណាល់ដូហើយនឹងរ៉ាហ្វអែលវ៉ារ៉ាន់ដែលពីរនាក់នេះគាត់ជាអតីតកូនចៅចាស់របស់ស៊ីដាននៅក្នុងក្រុមរៀលម៉ាឌ្រីតហើយមានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាទាំងពីរនាក់ហ្នឹងគឺថាបានជួយស៊ីដានឲ្យឈ្នះពាន UEFA Champions League 3លើកបាទនឹងពានក្នុងស្រុកដូចប្រហែលលើកទៀតឲ្យភ្លេចបាទណា ចឹងគេគាត់ថារ៉ូណាល់ដូហើយនឹងវ៉ារ៉ាន់គឺអាចនឹងធ្វើឲ្យលោកស៊ីដានប្រែចិត្តឬក៏ផ្លាស់ប្ដូរចិត្តមកបានអានេះគ្រាន់ជាការវិភាគទេស្ដាប់តន់តន់តន់អ៊ំនិយាយប៉ុណ្ណឹងក្មួយស្ដាប់តន់បាទជាការវិភាគទេមិនមែនជាមិនមែនជាជារឿងពិតប្រកបទេប៉ុន្តែក៏ក៏យើងយើងអ្នកស្ដាប់ការវិភាគយើងស្ដាប់ទៅវាតំណងដែរណាយើងស្ដាប់ទៅវាតំណងដែរតត្រង់ថាតំណងមិនបើស៊ីដានគាត់ធ្លាប់ ដឹកនាំរ៉ូណាល់ដូក៏ធ្លាប់ដឹកនាំវ៉ារ៉ាន់ហើយអ្នកទាំងពីរនេះលេងល្អសម្រាប់គាត់អញ្ចឹងជួនកាលអ្នកទាំងពីរនឹងទទួលឲ្យគាត់មកដឹកនាំមែនយូគាត់អាចមកដែរបាទហើយងាកទៅលោក Eric Ten Hag ព្រឹកមិញគឺយើងឃើញការវិភាគរបស់ Rio Ferdinand នៅក្នុង Channel 5របស់គាត់ហ្នឹងគាត់និយាយគាត់និយាយថា Eric Ten Hag គឺជាគ្រូដែលស័ក្តិសមសម្រាប់ Man U ច្រើនជាងគេបំផុតក្នុងអារម្មណ៍របស់គាត់ Eric Ten Hag គឺមានទស្សនៈវិស័យនៅក្នុងការបដិបដាលយុវជនក្មេងៗហើយនឹងទិញកីឡាករចំគោដៅមិនថ្លៃតែល្អយើងឃើញក្រុមការដឹកនាំរបស់រដ្ឋធានហាក់ប្រហែលឆ្នាំនេះអាសាក់បានផលិតហើយនឹងលក់ចេញនៅកីឡាករដែលមានគុណភាពគុណភាពជាច្រើននៅក្នុងនោះរួមទាំង Frankie De Jong, Van de Beek ដែលមកមែនយូនេះទិញថ្លៃទិញថោកលក់ថ្លៃ Hakim Ziyech ណាតែមានស្អីទៀតមកកកគោកទៀតខ្ញុំភ្លេចអស់ បាទបងប្អូនណាដឹងជួយតម្លាក់មកបាទឥឡូវមានអង្គតនីរបស់ប្រេស៊ីលមួយទៀតឡើងទៅឡើងទៅឡើងជើងហ្នឹងណាបាទអញ្ចឹងគ្រូខ្លះគេអត់ចាយលុយច្រើនដើម្បីទិញកីឡាករទេបាទដូចចំនួនលោក Alex Ferguson នៅគាត់គាត់កម្រក្នុងការចាយលុយច្រើនទិញកីឡាករដែលល្បីយកមកណាបាទក្លឹប Liverpool ក៏ដែរបងប្អូនឃើញល្អអញ្ចឹងដែលឃើញទិញកីឡាករថ្លៃរយលាននៃតំទិញចាំទី អា Lesson Baker ហ្នឹង80លានហើយនឹងខ្សែការពារវ៉ាន់ដៃទេណា2ឆ្នាំហ្នឹងទិញអស់80លាន70លាន80លានគេឲ្យពីហ្នឹងអូលីវើពូលមិនងាយទិញដល់ឡើងឡើងលើ50លាន60លានទេបាទសូមបញ្ជាក់បាទសូមបញ្ជាក់ច្បាស់ហ្នឹងហើយដូចជា Thiago Silva Thiago Mot Thiago Alcantara ដែលទិញមកពីបាយិនហ្នឹងដូចជា20លានជាងនេះហើយជាង10លាន20លានផ្លេចហ្នឹង បាទតែឥឡូវ Thiago នេះអត់ទៅបានប្រើប្រាស់ឥឡូវលោក Xavi ចង់យកទៅវិញឯងតាក់តង Thiago ហើយ Xavi ថាបើសិនជាអាចមកមកខ្ញុំមើលទៅខែមករា Thiago អាចទៅ Barcelona វិញគាត់ក៏អារម្មណ៍ល្អចង់ទៅលេង Barca ដោយសារតែនៅ Liverpool គាត់អាចបានជំរឿនទី1នៅ Liverpool Naby Keita ឥឡូវនេះល្អពេកតាំងពីវ័យឆ្នាំដុំចេញទៅ PSG មកលោកក្លុបលើក Naby Keita ឡើងគាត់នៅតែល្អបាទអញ្ចឹង Thiago គាត់មិនថាគាត់អន់ទេប៉ុន្តែ style របស់គាត់ដូចលាកអត់សូវត្រូវមួយបាល់អង់គ្លេស ចឹងណាអញ្ចឹងបែរគាត់ទៅអេស្ប៉ាញវិញបាទអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងក្លឹបដែលខ្លាំងខ្លាំងខ្លាំងហ្នឹងដូចថាមិនមែនតែចាំបាច់ទិញកីឡាករមកគុំគ្នាអាអាល្អល្អទាំងអស់បានបានគេហៅថាខ្លាំងទេគឺគ្រូដែលប្រកែនៅក្នុងការមើលជើងកីឡាករណាល្អហើយគាត់ទិញមកក្នុងតម្លៃថោកតែលេងល្អបើយើងនិយាយពីរៀលនិយាយពីបាសេអត់គេអត់និយាយអាហ្នឹងគឺក្លឹបដែលចាំយកផលហើយបាទយកមក always the best for me បានថាសម្រាប់ខ្ញុំគឺត្រូវតែល្អបំផុតឲ្យយកមករ៉ូណាល់ដូល្អទិញរ៉ូណាល់ដូ Gareth Bale ល្អទិញ Gareth Bale អ្នកណាល្អទិញអ្នកហ្នឹងមកបាសេឡូណាល្អគឺថាទិញយកមកប្រម៉ូអ្នកល្អមកដាក់ប៉ុន្តែក៏គេអភិវឌ្ឍយុវជនរបស់គេខ្លះដែរហ្នឹងណាតែពី menu ពីមុនមិនអញ្ចឹង menu ពីមុនអត់អញ្ចឹងទេគឺអត់ឆោងចាប់ទៅលើកីឡាករដែលមានគេឈ្មោះបោះសម្លេងខ្លាំងថ្លៃទេជំនាន់លោកសើឥឡូវហ្នឹងបាទការភាពខុសគ្នាពីឥឡូវហ្នឹងគឺអញ្ចឹង យើងងាកមើលទៅការទិញចូលកីឡាករហើយនឹងការសន្យារបស់លោកសូកជាមករដូវកាលនេះយើងឃើញធ្វើឲ្យកីឡាករដល់ទៅ7 8នាក់នោះគាត់បាក់ចង្កេះជាមួយគាត់បាទរួមមាន Donny van de Beek រួមមានអឺរួមមានអីដែរ Jesse Lingard រួមមាន Anthony Martial រួមមាន Diogo Dalot រួមមាន Eric Bailly រួមមាន Alex Telles ដែលសុទ្ធតែកីឡាករដែលបានលោកសខ្ជាគាត់សន្យាថារដូវកាលនេះនឹងផ្ដល់ឱកាសឲ្យអ្នកទាំងអស់នោះមានការអភិវឌ្ឍខ្លួនតាមរយៈការលេងបានច្រើនជាងមុនប៉ុន្តែផ្ទុយទៅវិញអ្វីៗគឺមិនដូចការសន្យារបស់សូខ្យាទេគឺលោកសូខ្យានៅតែឲ្យពួកគាត់លេង បានតិចតួចជាងកីឡាករដែលគាត់ធ្លាប់ដាក់លេងដូច Fred ដូច McTominay ដូច Bruno ដូច ដូច Mason Greenwood ដូច Rashford ដូច Maguire ដូច Lindelof វ៉ាន់មីសាកានិង Luke Shaw តដែរអញ្ចឹងមិនថាគាត់កុហកគាត់ cheat គាត់បោកអារម្មណ៍កីឡាករ7 8នាក់ហ្នឹង Lingard ទៅ West Ham ម្ដងហើយលេងល្អ West Ham West Ham ចង់ទិញចូលខ្យាមកចាក់ជា Lingard បាច់ចេញឯងឆ្នាំក្រោយនឹងបានលេងច្រើនហើយឥឡូវឆ្នាំហ្នឹងឃើញអត់បានលេងទៀងទាត់បានលេងតែអត់ទៀងទាត់ ហើយកីឡាករណាដែលចង់លេងអត់ទៀងទាត់ខ្ញុំសួរអញ្ចឹង Lingard ស្ថិតក្នុងបញ្ជីទិញរបស់ Newcastle Donny van de Beek ក៏ស្ថិតក្នុងបញ្ជីទិញរបស់ Newcastle តែឥឡូវលើកសូ Wolverhampton មួយទៀតហើយចង់បាន Donny van de Beek ដែរណា Wolverhampton ហើយនឹង Barcelona ជាចចាមរាមដែលយើងធ្លាប់ឮណាអញ្ចឹងកីឡាករមានដែលល្អល្អនឹងមានហើយបាទគាត់ថាការគិតរបស់សកជាគឺអត់ អត់ដល់នឹងបាទគឺពួកគាត់អត់សំខាន់សម្រាប់សូសៀទេតែយើងមើលទៅក៏យើងឃើញថាបើដាក់ Lingard ទៅចុះ Rashford យកទុកណាអញ្ចឹងទៅជាអត់ Rashford បានលេងអត់ Ronaldo បានលេងអត់ Greenwood បានលេងណាបាទអឺ Eric Bailly Eric Bailly យើងឃើញក៏គាត់ល្អផុសគាត់ដែរណាបាទល្អផុសគាត់ដែរហើយគាត់អត់សូវបានលេងអញ្ចឹងបានថាគាត់ចេះតែចាញ់បោកសម្ដីផ្អែមរបស់ព្រៀនណា បាទបើរីថាហៅថាបាយគ្នាគេលួងត្រូវរហូតវិលមកវិញរហូតបាទអាហ្នឹងអញ្ចឹងបាទរីកបាលីបើសិនទៅរកក្លឹបល្មមៗនៅអេស្ប៉ាញដូច Valencia ដូច Villarreal បើនៅអ៊ីតាលី AC Milan Inter គាត់បានលេងបាទអត់ចាំបាច់មកត្រាំត្រែងធ្វើកង់សកួរគេនៅ Man U ទេគុណភាពប៉ុនគាត់នេះបាទហើយដូចដាឡុតអីយើងឃើញរ៉ូម៉ាតាក់ទងជ័យជើងទៀតនេះខែមករាហ្នឹងដាឡុតណា លេងនៅ AC ល្អទាំងអីហ្នឹងតែអូឡេអត់ឲ្យលេងមើលញោទិញមកកំសើលេងអូឡេមកកំសើលេងហ្នឹងនឹងធ្វើម៉េចហើយគាត់ពងឡើងជើងនៅប៉ុកតូយកគាត់មកអាឡិចតេលេសពងឡើងជើងនៅប៉ុកតូយកគាត់មកហើយធ្វើអញ្ចឹងតែធម្មតានៅក្នុងមួយក្រុមគេត្រូវមានមួយរោលនឹងត្រូវមាន2 3នាក់សម្រាប់ដោះដូរអញ្ចឹងអ្នកទាំង2ទាំង3ត្រូវខំប្រឹងប្រជែងគ្នាលេងតែសំខាន់ឲ្យគាត់លេងអត់ដើម្បីមើលឃើញសមត្ថភាពរបស់គាត់ ទោះបីជាដាក់អ្នកនឹងលេងចាញ់ក៏នៅតែឲ្យលេងលេងដាក់វ៉ាន់មីសាកានៅខាងស្ដាំនឹងលេងចាញ់ក៏នៅតែឲ្យវ៉ាន់មីសាកានឹងលេងលេងដដែលដដែលអ្នកថ្មីគ្នាអត់មានបានដល់ឡតអត់មានបានបង្ហាញអីដាក់ម៉ាកៃអឺលេងចាញ់ក៏នៅដាក់ម៉ាកៃអឺអត់ព្រមដាក់អេរិកបាយលីខ្លះនេះខ្ញុំចង់និយាយចឹងណាបាទដកម៉ាកៃអឺចេញដាក់វ៉ារ៉ានមួយបាយលីអីចឹងទៅឧទាហរណ៍ហ្នឹងបាទគេបានចង់និយាយថាការសន្យារបស់គាត់គឺអត់ទេបើទោះ បើទោះបីបើទោះបីអ្នកជំរឿទី1ហ្នឹងធ្វើមិនបានល្អក៏គាត់នៅតែនៅតែដាក់អ្នកជំរឿទី1ហ្នឹងដែរអត់ផ្ដល់ឱកាសឲ្យគ្នាសន្យានេះសន្យាខ្យល់អានេះហៅសន្យាខ្យល់អញ្ចឹង7 8អ្នកនេះរបស់ Man U ហ្នឹងខ្ញុំគិតថាក្នុងខែមករាអាចចេញហើយបើ feel ចូលមិននិយាយនឹងធីបដូច3បិចធីបចោលដូច3បិច feel ចូលអាឲ្យគាត់លេងក៏យើងមិន រឿង Phil Jones យើងធៀបចោលដែរណាព្រោះ Phil Jones យើងមើលឃើញក៏គ្មានលេងដល់អស្ចារ្យដែរសេរីដាក់ Phil Jones ជាមួយមកកៃអឺពេលនេះហេសុយហេសុយរហូតតែគ្របចូលទីខ្លួនឯងហេសុយចឹងរឿង Phil Jones យើងអត់តោមនោះអីទេតែរឿង Eric Bailey Lindelof អីនេះបាទហ្នឹងมันយើងតោមនោះខ្លះបាទអូខេអញ្ចឹងជំរឿនអនាគតរបស់គ្រូមេនយូទៅយ៉ាងណាយើងក៏រងចាំមើលខ្ញុំក៏រងចាំមើលដូចបងប្អូនចឹងដែរ